ចៅចៅចៅខ្ញុំទៅនៅមើលតាវិញក៏គេថាតាវ៉ាន់មិនតារកបើឃើញចឹងអូយមកពីតាស្រឡាញ់ចៅហ្នឹងណាចៅថ្មីនេះសងអាលុយចាស់ខ្ញុំអស់សិនមកអេមិនណាសិនមកកុំលោឡានឹងអីណាចេះមុំហើយតាឯនេះចង់លាក់បាំងជាមួយនឹងចៅដល់ណាទៀតហ៎តែបើតាឯបាត់តោនេះឲ្យខ្ញុំទៅហួរអី ព្រោះឃ្លាំងហ្នឹងមែនចៅតាធ្វើខ្លួនដូចខ្លួនឯងនេះអ្នកមានអញ្ចឹងតាកុហកខ្ញុំគ្រប់យ៉ាងហេតុអីក៏តាកុហកខ្ញុំអញ្ចឹងតាចាំមកថាពីក្មេងខ្ញុំមានក្តីសម័យអីគេមនុស្សខ្ញុំជាមនុស្សដែលខុសគេក្តីសម័យរបស់ខ្ញុំគឺតាណែជីចៅឬមួយក៏ជីកូនអ្នកម្ចាស់មណុលជីចៅតែប្រហែលជាជីចៅលើបេះដូងអញ្ចឹង